ហើយក៏มันមានពេលច្រើនដែរដោយសារការសម្ដែងពធទេសនានឹងរៀងយប់បន្តិចញោមណាពេលដាក់ម៉ោងកំណត់នោះគឺថាទេសម៉ោង4នោះទេលោកម្ចាស់គ្រប់អង្គមកទាំងម៉ោង1ម៉ោង2អង្គុយលេងនៅវត្តថ្មីគង់នៅវត្តថ្មីហើយអាត្មានេះឡៃរត់ទៅទេសនាមកក្រេទៅក៏ឲ្យទេសនាគេថាទេសម៉ោង12កន្លះម៉ោង1 នឹងទេសនាម៉ោង1ហ្នឹងក៏អត់បានទេម៉ោង3ហ្នឹងក៏អត់បានទេទៅទេសម៉ោង4ម៉ោង4ត្រូវត្រូវទេសនៅនេះទេតែគេលួចម៉ោងញោមណាញោមណាហើយកុំខឹងអាត្មាអីហើយគ្រប់អង្គក៏កុំខឹងអាត្មាអីខឹងអាត្មាបាបហ្នឹងហើយតែខឹងបាបឥឡូវចង់បានបាបឬក៏ចង់បានបុណ្យណាបើចង់បានបុណ្យកុំខឹងណាយាយណាជាពិសេសយាយអ្នកស្មូតហ្នឹងកុំខឹងលោក លោកនឹងអត់អត់ចង់ផោទេគេថាទៀងមិនដែលឈ្នះតល់ទេណោះអញ្ចឹងឥឡូវយើងទេសហ្នឹង គឺល្មមបានហើយឥឡូវលោកម្ចាស់ព្រះអង្គគ្រូព្រះមហាកាសបៈលោកបានសាក់សួរអំបញ្ញមិញថាតើកម្ពីព្រះសូត្រនឹងណាមានប្រមាណកម្ពី មាននិកាយប្រមាណហើយមានន័យសេចក្តីដូចម្ដេចណាហើយ បើចែកជាធម្មខណ្ឌនោះមានប្រមាណព្រះធម្មខណ្ឌផន្តេកសបៈបពិតព្រះអរិយកសពដ៏ចម្រើន ពាក្យថាប្រសូតនឹងមានន័យសេចក្តីថាជាខ្សែជាចេះជាអំបោះចងរិតឬក៏ក្រងនៅធម៌និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធមិនឲ្យខ្ចាត់ខ្ចាយទៅកាន់ទីដតីណែចងជាពាក្យណែចងជាគាថា ចង់ជាបាតអវាទទូនមានក្រើនរំលឹកដល់សពសัตว์មានពួកមួយរហូតទៅដល់ណាពួក2ពួក3ពួក4រហូតដល់ពួកច្រើនអញ្ចឹងទៅ ឬក៏មានប្រវត្តិរឿងរ៉ាវជាបកលិអធិដ្ឋាន បុគ្គលមួយមួយក្នុងពុទ្ធសាសនា ហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទក៏បីជ្រាប ដោយនៃសេចក្តីខ្លីថាពាក្យថាប្រសូតគឺជាចេះជាអំបោះសម្រាប់ចងក្រាកនៅធម៌របស់ព្រះសម្មាសម្ពុទ្ធមិនអើយទៅកាន់ទីដតីហៅថាប្រសូតហ្នឹងហើយអញ្ចឹងបើចែកជាកម្ពីមាន5កម្ពីណាបើនិកាយនោះមាន5និកាយមានណាទីខនិកាយមជ្ឈិមនិកាយសង្យុត្តនិកាយ អង្គតកុត្តរនិកាយនិងខត្តកនិកាយនឹងមាន5និកាយនឹងបើចែកជាធម្មខណ្ឌមាន21000ព្រះធម្មខណ្ឌបើចែកជាសូត្រមាន37សូត្រនឹងឲ្យច្រើនណាស់ញាតិញោមពុទ្ធបរិស័ទមិនសំដែងអស់ទេ តែបើបំព្រួយបង្រួញឲ្យខ្លីមានតែមួយម៉ាត់គត់ថា កុសលសោបសម្បទាការដល់ព្រមដោយការសន្សំបុណ្យឲ្យឈ្មោះថាព្រះសោតសូមនិមន្តទានម្ចាស់ជ្រាបគណៈសត្វហូបជ្រាបអនន្តសម្ដែងថាព្រះសោតជាចេះជាអំបោះជាកច្រែងជាល្អីសម្រាប់ដោតក្រងឬក៏បាត់បល័យគាថាមិនឲ្យចោកចាយរត់រីទៅទីដតី ហើយចែកជាកម្ពីក៏មាន5កម្ពីចែកជានិកាយក៏មាន5និកាយហើយអនន្តសម្រួមឲ្យខ្លីថានៅ ត្រឹមមួយញោមកុសលអសោបសម្បទា ការប្រម៉ែប្រមូលញ៉ាំងកុសលឲ្យដល់ព្រមឲ្យឈ្មោះថាប្រសោតខ្ញុំក៏ណាស្ដាប់បានហើយអនន្តយាយតាក៏ស្ដាប់បានប៉ុន្តែយើងឆ្លេះ ក្នុងប្រសោតនឹងប៉ុណ្ណឹងសិនចាស់អនន្តខ្ញុំកណាននឹងចង់ដឹងទៀតហើយកាសសັບទៅឲ្យស៊ូស៊ូទៀតហើយមើលអនន្តពេលដែលខ្មោចស្លាប់ទៅតើគេតាមអីមុនគេសូមនិមន្តឆ្លើយតាមអាចារ្យមុនជ្រាបកណាសាធុខ្មោចស្លាប់គេតាមអាចារ្យចាស់គេបនខ្មោចនឹងរួចគេតាមអីទៀតដែរមើលអនន្តសូមនិមន្តឆ្លើយមិនគិតចង់ឲ្យឆ្លើយតាមខ្មោចអី ណាគេតាមអាចារ្យបើតាមអាចារ្យបើអស់ត្រឹមតាមអាចារ្យហ្នឹងបើទៅរកលោកក៏តាមអាចារ្យណោះរកសធក៏តាមអាចារ្យរកយាយដោតមលូដោតអាដោតមលូដោតសធក៏អាចារ្យរកកណាត់សក៏លោកអាចារ្យហើយក៏លោកម្ចាស់មានអីតាម ក្រៅពីនឹងទៀតរនឹកសួរម្ដងទៀតកណាសាធុនឹងឯង ពេលស្លាប់ក៏តាមអាចារ្យហើយបនហើយអនន្តតាមអាចារ្យទៀតហ្នឹងក៏អស់អីតាមហើយឥឡូវហ្នឹងអត់បលាយម៉ោងអីទៀតទេអនន្តចង់សួរទៀតមួយចង់សួរអនន្តប្អូនម្ចាស់អញ្ចេះតើមួយជីវិតរបស់លោកម្ចាស់តើស្រឡាញ់អ្វីជាងគេសូវនិមន្តឆ្លើយផន្តេកសបៈបបិទ្ធព្រះអរិយកាសសពដ៏ចម្រើន ឲ្យតែស្អាតដឹងអាស្រឡាញ់ហ្នឹងខ្ញុំកណាអាក្រក់អត់ស្រឡាញ់ទេឆ្លើយមួយម៉ាត់ឲ្យខ្លីអស់ស្អាតស្រឡាញ់កណាសាធុឲ្យតែស្អាតនឹងស្រឡាញ់មើលស្អាតនឹងវាស្អាតបែបបិចសងនមន្តឆ្លើយស្អាតបែបកមុំក៏បានស្អាតបែបម៉ៃក៏បានជៀសវាងតែខ្ទើយព្រោះកណាអត់ស្រឡាញ់ខ្ទើយមិនមែនរឿងអើងស្អាតបែបណាក៏បានដែរឲ្យស្អាតកណាសូមមុនជ្រាប សាធុស្រឡាញ់បែបស្អាតកមុំឲ្យតែស្អាតស្រឡាញ់ហើយម៉ាយស្អាតក៏ស្រឡាញ់អនន្តយកទាំងពីរទៅមកហើយឥឡូវចង់ដឹងតទៅទៀតហើយអនន្តមើលទៅចង់សួរថាអនន្តហ្នឹងវាកមុំហ្នឹងក៏ស្រឡាញ់ម៉ាយហ្នឹងក៏ស្រឡាញ់មួយស្រឡាញ់លើកមុំស្រឡាញ់លើវិម៉ាយហ្នឹងទៅទៀតស្រឡាញ់ស្អីជាងគេទៅទៀតមើលសូមអនន្តឆ្លើយបន្តិចទៀតសូមនិមន្ត កណាបើអស់ពីស្រឡាញ់កមុំអស់ស្រឡាញ់ម៉ាយនិយាយទៅអាត្មាថាឲ្យតែស្រឡាញ់នឹងអាត្មាស្រឡាញ់រស់ស្អាតណាញោមហើយលោកសួរថាចុះបើស្អាតនោះស្អាតបែបណាអាត្មាថាស្អាតបែបកមុំក៏បានបែបម៉ាយក៏បានហើយដល់លោកម្ចាស់នឹងចង់បានស្អាតស្រឡាញ់បែបម៉េចណាញោមណោះឥឡូវខ្ញុំកណាឆ្លើយមួយទៀតទៅចហ្នឹងហើយនឹងចិត្តខ្ញុំកណាហ្មងហ្នឹងចិត្តខ្ញុំកណា ដែលស្រឡាញ់ជាងគេក្នុងឆាកជីវិតស្រឡាញ់ឆ្អឹងហ្មងណាសូមមុនជ្រាបអូស្រឡាញ់ជាងគេស្រឡាញ់ឆ្អឹងហ្នឹងហើយហើយយើងមានកូនស្អាតអីមិនបាច់ភ័យទេព្រោះអនន្តថាស្រឡាញ់ឆ្អឹងណាស់យើងហ្នឹងហើយឥឡូវនេះខ្ញុំកណាជ្រាបហើយនិយាយតានោះក៏ជ្រាបដែរបន្តិចទៀតគេបោជាចាំយកឆ្អឹងមកគេលោកហ្នឹងយើងហ្នឹងហើយឥឡូវហ្នឹងខ្ញុំកណាសួរស្ជាប់ ទាំងពីរនឹងត្មងចោះចង់អនន្តនឹងបកស្រាយស្រឡាញ់ឆ្អឹងនឹងវិចលាញ់យ៉ាងម៉េចនឹងមួយហើយមួយទៀតចង់អនន្តនឹងសំដែងថាចោះអ្វីដែលថ្លៃជាងគេក្នុងលោកនេះហ្នឹងទី2ហើយដល់ទី3ហ្នឹងតើអ្វីដែលថោកជាងគេក្នុងលោកនេះ ហើយចង់អានន្តនឹងសំដែងជាប់តែបណ្ដងទៅព្រោះម៉ោងព្រោះកាន់តែច្រើនហើយអានន្តនឹងបកស្រាយកន្លែងណាឬក៏ភ្លឺយ៉ាងម៉េចឲ្យញោមញាតពុទ្ធបរិស័ទនឹងបានយល់ហើយឈប់ឆ្ងល់អស់ចម្ងល់នឹងផងសូមរតនានិមន្តវិសុជនីហន្តេកសបៈបពិតព្រះអរិយកាសពដ៏ចម្រើនលោកអត់ដឹងណាញោមអញ្ចឹងបានលោកបោះបានយូរបាទលោកអត់ដឹងអញ្ចឹងណាញោម ហើយខ្ញុំកណាប្រាប់ទៅឲ្យដឹងណារៀនស្រឡាញ់ស្អាតដោយកណាទៅ ឆាប់បានពុនគេ ថានៅអញ្ចឹងងាយទេណាសឹកប្រយ័ត្នតែដល់ទៅពេលចាស់ជ្រុលសឹងយកដៃកងថ្ងាស់ពោលថាសឹកស្ដាយភ្នួឲ្យបួសក៏ស្ដាយស្រី ស្ដាយស្រូវស្រែថ្មី ស្ដាយស្រីស្រីជើងវត្ត ដល់ដល់ពេលសឹងស្ដាយហួសពេលហើយនិគុណនោះបើហួសបាត់ហើយបើជ្រុលហើយនៅញោមណោះអញ្ចឹងបានអាត្មាសំដែងមកអញ្ចឹងខ្លួនឯងមិនសូវភ័យទេព្រោះនៅក្មេងហ្នឹងហើយអាស្រឡាញ់បែបណាក៏បានដល់ចុងក្រោយអាត្មាថាស្រឡាញ់ឆ្អឹងហ្នឹងវាចេះទេណាញោមណាញោមមើលចេតីចេតីគេកសាងអស់រាប់ពាន់ដុល្លារដាក់អីញោមដាក់អីដាក់ឆ្អឹងញោមមើល ចុងក្រោយណោះញោមណោះណាចេតដីរាប់ម៉ឺនក៏មានដែររាប់ពាន់ដុល្លារក៏មានដែរដាក់ដាក់ឆ្អឹងមកកញ្ចប់ណោះញោមណោះអីបើម៉ែនៅរស់បើឪនៅរស់ខ្លះរកតែផ្ទះខ្ទមមួយអត់ទាំងបានឲ្យម៉ែនៅផងណាធ្វើអាផ្ទះទៀមធ្វើផ្ទះថ្មឲ្យម៉ែឪមួយពិបាកផងហើយដល់ទៅពេលស្លាប់ទៅដាក់សិតតែចេតដីបិទសិតតែក្បាច់លេងសិតឥតការ៉ូ អ្នកក្រល្មមល្មមហ្នឹងអត់បានប្រហែលខ្មោចម៉ែគាត់ផងណាញោមតែបើនៅរស់បានប៉ុណ្្នឹងក៏សុបាយចិត្តដែរស្លាប់ទៅឲ្យបិទភ្នែកចិត្តនេះខ្ញុំកណាចង់ឲ្យនិយមន័យថាឆ្អឹងហ្នឹងវាមានតម្លៃណាវាមានតម្លៃនៅពេលដែលលាចាកលោកនេះទៅ កូនចៅហ្នឹងគេគោរពបូជាត្បិតថា លោកអ្នកដ៏មានគុណលោកបានចែកឋានទៅក៏ពិតមែន រក្សានៅឆ្អឹងឪពុករក្សាឆ្អឹងរបស់អ្នកម្ដាយឬក៏លោកអ្នកដ៏មានគុណហ្នឹងទុកជាការដឹងគុណពេលដែលឃើញកោតពេលដែលឃើញធៀតពេលដែលឃើញចេតីក៏បាននឹកឃើញទៅដល់ឆ្អឹងក៏បាននឹកឃើញទៅដល់លោកអ្នកដ៏មានគុណកន្លែងនេះបានអាត្មាថា ក្នុងមួយជាតិរបស់ខ្ញុំកណាហ្នឹងគឺស្រឡាញ់ឆ្អឹងញោមស្រឡាញ់ឆ្អឹងឲ្យអត់ញោមញោម បើស្រឡាញ់ឆ្អឹងកក់មានគេទុកឲ្យហើយព្រោះតាន់គេនៅញោមហ្នឹងហើយអូខេគាត់នៅហ៎អូគាត់ថាស្រឡាញ់ឆ្អឹងចោលចឹងថាឆ្អឹងស្រឡាញ់ចោលសិនណោះហ្នឹងហើយតែរឿងមេនរឿងអីហ្នឹងទុកឲ្យកូនកូនគេលៃលោកអឺអធិស្ឋានណាញោមណានេះគ្រាន់តែជាបទពិចារណាហើយព្រះអង្គគ្រូសួរអាត្មាតទៅទៀត សួរថាអ្វីក្នុងលោកនេះដែលថ្លៃជាងគេហ្នឹងហើយអ្វីដែលថ្លៃជាងគេហើយអ្វីដែលថោកជាងគេញោមគិតពិចារណាខ្លួនឯងមើលថាតើអ្វីដែលថ្លៃជាងគេនៅក្នុងលោកហ្នឹងហើយញោមរត់ឃើញហ៎ហើយញោមខាងក្រោយរត់ឃើញហ៎ហើយលោកអាចារ្យរកឃើញអ្វីដែលថ្លៃជាងគេអជីវិតដែលញោមម៉ា អូហ្នឹងឯងឲ្យ10បន្ទុកអូឆ្លាតដូចយាយព្រំអញ្ចឹងបាទល្អអងអង្គុយមករោងហ្នឹងលេងដឹងតែយាយហ្នឹងមួយអញ្ចឹងថ្លៃជាងគេជីវិតណាញោមណាហ្នឹងហើយចោះបើសិនណាគេសុំស្លឹកតិចមួយខ្ញុំឯងលក់ឲ្យគេអត់ទេបើគេឲ្យ10000ដុល្លារកាត់តិចអត់ទេហើយចុះបើគេកាត់តែត្រឹមតែមួយរៀមដៃមួយហ្នឹងព្រមមិនព្រម10000ដុល្លារអត់តែទាំងអស់ណាញោមណោ ហ្នឹងហើយអញ្ចឹងតោះតម្រាំទៅនិយាយដល់ថ្វីនៃតួជីវិតទាំងមូលដែលយើងអាស្រ័យដោយការរស់នេះវាមាន តម្លៃកាត់ថ្លៃពំបានទេជីវិតទាំងនោះ គឺថ្លៃលើសអ្វីអ្វីទាំងអស់ណាញោមណាមនុស្សធ្វើអ្វីអ្វីទាំងអំពើទុច្ចរិតទាំងអំពើសុចរិតការងារល្អការងារមិនល្អរកក្នុង សង្គមត្រឹមត្រូវមិនត្រឹមត្រូវក្តីក៏ធ្វើដើម្បីជីវិតស្រឡាញ់ជីវិត ចឹងសរុបរួមដោយខ្លីមកថាជីវិតនេះគឺថ្លៃលើសអវ័យអវ័យទាំងអស់នៅក្នុងលោកនេះណាញោមណាហើយចាស់អវ័យដែលថោកជាងគេយាយយាយអវ័យដែលថោកជាងគេអឺរនឹកមើលលោកអាចារ្យកុំឲ្យចាញ់យាយណាហ្នឹងហើយបើអន់អញ្ចឹងបានគេឲ្យធ្វើអាចារ្យខ្មោចហ្នឹងអញ្ចឹងតា ហ្នឹងណាឥឡូវហ្នឹងអាត្មាឆ្លើយដល់កុំឲ្យខាតពេលណាញោមណាសុំទោសលោកអាចារ្យគាត់មិនមែនអន់ក៏ខ្ជិលឆ្លើយបើមុនឯគុណឯងទេហើយលោកសួរឯគុណឯងឯគុណឯងមកសួរកណាមិនចឹងអ្វីដែលថោកជាងគេគឺជីវិតញោមនៅរស់ថ្លៃអត់លក់ទេប្រមាណក៏អត់លក់ដែរហើយចោះដល់ពេលស្លាប់ទៅហើយនេះលក់ឲ្យគេថ្លឹងគីឡូដោយសាច់ជ្រូកគេទិញអត់អត់ទៀតណាញោមណា ហើយឥឡូវថ្លឹងលក់គីឡូក៏អត់ទៅចោះហើយចុះបើឲ្យតាទេយកអត់អត់ដែរអឺហើយចោះប្តីស្រឡាញ់ណាស់អបប្រពន្ធស្រឡាញ់ណាស់ពេលស្លាប់ទៅទុកនៅផ្ទះបានមួយអាទិត្យអត់ណដេកអោបខ្មោចអត់ណអត់ទេរកថ្មីហ่ะមែនទេអញ្ចឹងពេលនៅរស់ថ្លៃមហាសែនថ្លៃហើយដល់ពេលស្លាប់ទៅថោកមហាសែនថោក តែវាសែកប្រហែលថាសាច់ឆ្កែអង្គេសៀកប់ក្នុង ដី មានខ្លះកកាយយកមកធ្វើស៊ីណោះញោមណោះហើយដល់មនុស្សខ្ពើមកមិនអាចដល់ដល់នឹកឃើញទេខនណា យើងបូជាហុយផ្សែងនេះអូម្នាក់ម្នាក់ស្ដោះទៅមកសឹងខាស់កណាញោមណោះខ្ពើមនុស្សមែនមែនអត់ប៉ិតណាស់ញោមប៉ិតណាស់ឥឡូវសួរមួយអាហ្នឹងក្រៅសាច់ធរទេសួរញោមបន្តិចនៅសួរញោមចាំមើលញោមឆ្លើយចេញអត់ណោះមើលឃើញប៉ិត ដល់តែពេលមកចិត្តអត់ហ៊ានថាញោមអើយមើលឃើញពិតរួចដល់តែពេលមកចិត្តអត់ហ៊ានថាអានឹងអីគេញោមប្រកេះលោកនឹងណាញោមប្រកេះលោកបើប្រកេះលោក ចំដេចគុណទាំងហោលទាំងងោលមកអមានថាអញ្ចឹងហើយដល់ទៅពេលមកចិត្តដេចគុណអើយថ្វាយអង្គមបង អានឹងសំដៅទៅលើមនុស្សក្បាលតពេកណាញោមណានឹងអាត្មាឧទាហរណ៍ប្រសងខ្លាចប៉ះញោមណាប្រកែកតពេកឯនៅចិត្តនឹងទៅអាត្មាយកលោកមុំនិយាយមុនទៅព្រោះអាត្មាលោកដែរនឹងហើយមើលឃើញពិតថាតពេកអញ្ចឹងមែនតែដល់ពេលមកចិត្តនោះស្អីហ៊ានថាអេតាមិនតែឯងក្បាលតពេកហ៊ានថាយ៉ាងដែរបំលូលនោបលើនឹងអញ្ចឹងអានេះខណ្ឌតែក្រៅសាច់រឿងទេ ណាអានេះមានច្រើនណាស់ពាក្យបុរាណយើងណាបងណានឹងឥឡូវងាកមកធម៌របស់យើងវិញថាជីវិតរបស់យើងនេះការដែលនៅរស់នឹងមានតម្លៃកាត់ថ្លៃពំបានទេនឹងមិនលះបង់មិនលក់ដូរឲ្យនរណាទាំងអស់តែដល់ពេលស្លាប់ទៅហើយនេះនឹងក៏គ្មានអ្នកណាទិញ ឬក៏អ្នកណាដូចជាប្រាក់រង្វាន់អ្វីឬក៏ឲ្យទៅទេក៏គេមិនយកផង តែអ្វីដែលមានតម្លៃលើពីនោះគឺគុណធម៌នៃការរស់នៅមែនទេហ្នឹងហើយអញ្ចឹងបានលោកសម្ដែងថា រូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តកំណត់ជាមិនយូរប៉ុន្មានរូបចាស់ជរាឯចិត្តល្អជាមិនចាស់ឡើយ មានកាយទុកធ្វើតែសុចរិត មានចិត្តទុកគិតតែរឿងល្អមានវាចាទុកពោលតែពាក្យសមានត្រជាល្អទុកស្ដាប់ធម៌នៃអ្នកប្រាជ្ញមែនទេញោមមែនទេមែនមានកាយទុកក្តិចតកូតចង្រិតទេណាមានកាយទុកធ្វើតែសុចរិតមានចិត្តទុកគិតតែរឿងល្អគិតតែរឿងល្អល្អកុំគិតរឿងណាស្មុកស្មាញនាំឲ្យពិបាកចិត្តគិតតែរឿងល្អល្អទៅកុំឲ្យវាស្មុកស្មាញ ហ្នឹងហើយកុំមកប្របាក់រឿងណាអ្វីអ្វីឲ្យច្រើនទៅនៅ ក្នុងជីវិតរបស់យើងព្រោះគណៈពេលនេះយើងក៏ចាស់ណាស់ហើយដែរខ្វល់រឿងកូន ខ្វល់រឿងប្រពន្ធខ្វល់រឿងទ្រព្យធននឹងក៏ច្រើនណាស់ហើយឥឡូវវ័យអាត្មាអញក៏បានចាស់ គួរសំលមមលះបង់នៅអាការគិតទាំងអស់នោះ ចូលរកធចូលរកអារក្សាបការប្រតិបត្តិភាវនាឲ្យកើតនទីពឹងក្នុងជីវិតទើបវាមានតម្លៃកុំឲ្យគិតតែរឿងមិនល្អនោះចឹងបានលោកអ្នកប្រែលោកថាមានចិត្តទុកគិតតែរឿងល្អមានត្រជាល្អមានទុកមានត្រជាល្អទុកស្ដាប់ធម៌នៃអ្នកប្រាជ្ញណាអ្នកប្រាជ្ញធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងគឺជាអ្នកប្រាជ្ញហ្នឹងហើយ អញ្ចឹងបានសេចក្តីមួយលោកលើកឡើងថាកុំឲ្យស្រវឹងនៅក្នុងលោកនេះ ដោយភ្លេចខ្លួនឲ្យសោះណាញោមណាពាក្យថាស្រវឹងគឺវង្វេងផនភាំងភ្លៀងផ្លត់ស្មារតីអត់ដឹងល្អអត់ដឹងអាក្រក់អត់ដឹងគុណអត់ដឹងទោសអត់ដឹងបុណ្យអត់ដឹងបាបពាក្យថាស្រវឹងមួយម៉ាត់នេះគឺវង្វេងមិនស្គាល់អ្វីទាំងអស់អាចនិយាយបាន ថាឈួតលែងដឹងសពសារពើទាំងអស់ ណាញោមណាអញ្ចឹងប្រសិនណាបើយើងក៏ដូចគ្នា មានស្មារតីល្អក៏ពិតមែនតែរវល់តែជាប់ចម្ពាក់ទៅនៅក្នុងរឿងនឹងរឿងទ្របរឿងប្រពន្ធរឿងកូន រហូតទៅដល់ធ្វើឲ្យខ្លួនឯងជ្រុលណាចាស់ហួសទៅក៏មិនបាន ប្រតិបត្តិ ឲ្យខ្លួនឯងមានបុណ្យមានកុសលជាទីពឹងជាទីរលឹកទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថារស់មួយឆាកជីវិតនេះឥតមានខ្លឹមសារហៅថាជីវិតជាអសារังនឹងជីវិតមិនមានខ្លឹមសារទេណាញោមណាហើយកុំមកចោតខ្លួនឯងថាដឹកគុណលើខ្ញុំកណាអត់ពេលទេ ចង់ទៅវត្តដែរតែអត់ពេលទេចង់ទៅស្ដាប់ធម៌ដែរតែអត់ពេលទេចង់ទៅរៀនធម៌ដែរតែអត់ពេលទេសត្វតែអត់ពេលណាញោមណតែអវិភាសាគ្នាចកតុយលេខអាចវិភាសាគ្នាបានមើលមើលណាអង្គុយនិយាយដើមគេ5នាទី10នាទីគាត់អាចធ្វើបានណាតាមដានរឿងនេះនឹងអាចតាមដានរឿងបានហើយដល់ទៅពេល បើកធေါ်ស្ដាប់មើលវំរាវខុសរាវខុសនិយាយដែលស្ដាប់ធေါ်ទេនិយាយអត់ផងអាមិនអញ្ចឹងសរេពោអត់ចំដៃគុណសរេពោអត់ចំហើយដល់តែពេលចៅសរេខុសម៉ោងគាត់មិនមែនទេឯងកុំសរេខុសម៉ោងអញម៉ោងអញចាក់កតុយលេខរាល់ថ្ងៃសរេខុសម៉ោងអញរឿងឡោឯងណែមែនទេញោម ចឹងកុំធ្វើជីវិតមន់ជុលណាញោមណាកុំធ្វើជីវិតមន់ជុលជីវិតមន់ជុលនឹងគឺចូលចិត្តយកឈ្នះយកចាញ់ទៅ តាមម្ចាស់វា បង្កប់បញ្ជា ម្ចាស់វាបង្កប់បញ្ជាទៅប្រយុទ្ធគ្នាយកឈ្នះយកចាញ់បង្ហូរឈាម ជាមួយនឹងដៃគូតតល់ទាំងដែលអត់មានចំនួនតាមគេបង្កប់តាមគេបញ្ជា អ្នកណាដែលឈ្នះក៏ឈឺចាប់ អ្នកណាក៏ដែលចាញ់ក៏ឈឺចាប់មែនមែនមន់ញោមហ្នឹងហើយអ្នកចាញ់នឹងឯងបើរបួសតិចតួចល្មមយកជាបាលជាបើ របួសខ្លាំងទៅក៏ឈានដល់ការស្លាប់បើមិនស្លាប់ឲ្យតែចាញ់ម្ចាស់វាបោកភីងណ៎ញោមណ៎ហ្នឹងហើយចូលកំពុងឆ្នាំងបាត់ហើយដល់ទៅពេលតែឈ្នះទៅហៅមុខហៅមាត់ចោះបើឈ្នះនឹងទៅបានអីមន់ហ្នឹងឯងញោម បើឈ្នះបានអីប្រយោជន៍បានទៅលើម្ចាស់វាឯណោះទេយ៉ាងណាមិញយើងធ្វើជាជីវិតមន្ជលណាក្នុងមួយឆាកជីវិតរបស់យើងយើងតាមតែតណ្ហាប្រើអាអត់ឆ្លោះគ្នាធ្វើឲ្យឆ្លោះគ្នាបាន នៅចិត្តនៅផ្ទះចិត្តគ្នា នៅរបងក្បែរគ្នានឹងអាចប៉ះពាក់ប៉ះសម្ដីព្រោះតែដីមួយចំអាមហ្នឹងក៏ថាបានព្រោះដីឡើងថ្លៃផងណាញោមណហ្នឹងហើយអញ្ចឹងយើងក៏កបបី ចម្រើន នៅមេត្តាការរាប់អានស្រឡាញ់ស្និទ្ធស្នាលឲ្យគ្នាឲ្យបានច្រើននេះអាត្មាគ្រាន់តែចង់បញ្ជាក់ចម្រើនពរញាតញោមពុទ្ធបរិស័ទថាកុំស្រវឹងចាញ់បោកនៅកិលេសនឹងដោយភ្លេចភ្លាំងស្មារតីឲ្យឃើញថាខ្លួនឯងនឹងចាស់ហើយនឹងឲ្យឃើញថាកាលនឹងយប់ចេះតែកន្លង ផុតទៅអត់ទោះថ្ងៃនឹងយប់ចេះតែកន្លងផុតទៅ ចំណន់នៃវ័យចេះតែឆ្លងហួសទៅ រាត្រីទាំងឡាយក៏តែងតែកន្លងផុតទៅតាមលំដាប់លំដាប់អោណជីវិតរបស់អាត្មាអញនឹងឈានចូលដល់សេចក្តីស្លាប់នៅពេលណាមួយ ប្រសិនបើបុគ្គលនោះបានសម្លឹងឃើញភ័យក្នុងសេចក្តីស្លាប់នោះហើយ គួរតែធ្វើបុណ្យទាំងឡាយដែលជាហេតុនាំមកនៅសេចក្តីសុខហើយបុណ្យដែលយើងធ្វើហើយនេះ មិនមានបុគ្គលណាអាចលួចយកទៅបានទេទ្រព្យសម្បត្តិកែវកងពិទូសរការរតនវត្ថុនៅក្នុងលោកដែលយើងយល់ថា ជារបស់មានតម្លៃគង់មានបុគ្គលណាមួយអាចយកទៅបានតែបុណ្យដែលយើងធ្វើនេះហើយចា បញ្ញังចោរេហេតុហរង្គអត់មានបកុលណាអាចលួចទៅបានទេនឹងបញ្ញังសុខੰងសង្ឃយមហេនឹងប៉ុននឹងឯងរមែងនាំសុខឲ្យយើងនៅពេលចិត្តអស់ជីវិតណៃប៉ុណ្ណាពេលដែលយើងចិត្តអស់ជីវិតហ្នឹងវាអត់មានសេចក្តីទុកណាមកបៀតបៀនណាកាលណាអត់មានសេចក្តីទុកមកបៀតបៀនហើយវិបាកកបដិសន្ធិរបស់យើងទៅការទីកន្លែងដ៏ប្រសើរ នឹងបញ្ញានិបរលោកកាស្មឹងបុណ្យនឹងឯងរមែងជាទីពឹងទៅកាន់ព្រះលោកសុខោបញ្ញាសអជាយោការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខនឹងយើងពិចារណាឲ្យឃើញថាទីពឹងទាំងអស់នឹងយើងក៏បីស្វែងរកទីពឹងទាំងអស់នឹងឯងយើងក៏បីប្រតិបត្តិប្រឹងធ្វើនៅពេលដែលយើងនៅមានជីវិតបើរវល់តែស្រវឹងវង្វេងភ្លេចភ្លាំងស្មារតីនោះគឺ មិនងាយរើរួចអំពីសំណាញ់នៃព្រាមគឺមច្ចរាជបានឡើយណែញាតញោមណា ស្រវឹងនឹងជីវិតផ្លិចងាប់អឺអ្នកអ្នក ស្រវឹងនឹងជីវិតផ្លេចងាប់ស្រវឹងនឹងទ្រពផ្លេចខ្លួន ស្រវឹងនឹងភាពមមមួនផ្លេចអនិច្ចំស្រវឹងនឹងកម្លាំងផ្លេចរោគស្រវឹងនឹងលោកផ្លេចលាញ ស្រវឹងនឹងជំនាញផ្លេចប្រយ័ត្នស្រវឹងនឹងសម្បត្តិផ្លេចសិលទានស្រវឹងនឹងមានផ្លេចក្រ ស្រវឹងនឹងត្រាច់ចោផ្លេចផ្ទះសម្បែង ស្រវឹងនឹងក្មេងផ្លេចចាស់ ស្រវឹងនឹងអ្វីទៀតច្រើនណាស់ភ្លេចកោតក្រែងស្រវឹងនឹងប្តីប្រពន្ធគ្នាឯងភ្លេចម៉ែភ្លេចអូងាប់មានអ្នកបូនមាត់តាមអាត្មាទៀតញោមអាត្មាថាភ្លេចម៉ែភ្លេចឪក៏ធ្វើអូតាមអាត្មាដែរ អាហ្នឹងឯងអញ្ចឹងមកយើងវង្វេងទាំងអស់នេះហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាវាមិនមែនជាការល្អសម្រាប់ជីវិតទេណាប៉ុណ្ណាអញ្ចឹងយើងក៏បីប្រតិបត្តិខ្លួនទៅជីវិតរបស់យើងមានតម្លៃកាត់ថ្លៃពំបានដូចដែលលោកម្ចាស់បានលើកឡើងអញ្ចឹងសរុបរួមដោយខ្លីអ្វីដែលថ្លៃបំផុតមានតែព្រះសទ្ធម្មនិងដែលព្រះសម្មាសម្ពុទ្ធផ្ដល់ប្រទានឲ្យសត្វលោកដើម្បីរើរំដោះខ្លួនចាក់ ទីដថោកទៀបឬក៏ទីទុកទៅកាន់ទីសុខបរមសុខពោលគឺព្រះនិព្វានជាដើមនេះហ្នឹងហើយអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ប្រតិបត្តិខ្លួនឲ្យបាន ជាទីពឹងនឹងតាំងពីពេលនេះតើអ្នកណាណនឹងដឹងថាខ្លួនឯងស្លាប់ក្នុងថ្ងៃស្អែកបានព្រោះតែការទប់ទល់ការតតាំងច្បាំងប្រយុទ្ធជាមួយស្ដេចមច្ចរាជដែលមានសេនាដ៏ច្រើននោះវាកំពុងតែប្រយុទ្ធវាកំពុងតែលើកកងទ័ពមកដោយសម្ងាត់ យើងអត់បានដឹងហើយយើងក៏អត់បានត្រៀមសម្រាប់ការប្រយុទ្ធតតាំងការធ្វើសង្គ្រាម ឬក៏ការសែបមុន ដើម្បីយកឈ្នះមច្ចរាជនោះ គឺมันមានសោះឡើយជាយេណដ្ឋេឈ្មោះថាឈ្នះគឺគ្មានយើងមាន តែពាក្យថាចាញ់តែប៉ុណ្ណោះទីបំផុតជីវិតមានសេចក្តីស្លាប់នៅខាងចុង ហេតុដូច្នោះហើយទីពឹងគឺបុណ្យកុសលដែលយើងកបីធ្វើគឺធ្វើឲ្យហើយ ណាប៉ុណ្ណាអនុមោទនីបណ្ដឹងចាស់ពធទេសនានឹងហើយពធទេសនាដែលខ្ញុំកណាចូលរួមប្រហែលប៉ុណ្ណេះណែមិនមែនទេមិនមែនគេវាយស្គរឥឡូវហ្នឹងទេតលតាព្រះអរិយកាសសពឯណោះបានវាយ នឹងហើយអញ្ចឹងខ្ញុំកណាចូលរួមពធទេសនាប្រមាណប៉ុណ្ណឹងប្រគេនដល់ព្រះអង្គគ្រូព្រះរិយកាសពក្រៃមានចន្លោះការខ្វះខាត នៅកន្លែងណាមួយនោះក៏សូមព្រះអរិយកាសពជួយបំពេញបន្ថែមឲ្យទានអនុមោទនាសាធុសាធុសាធុអញ្ចឹងញញៀតពុតបរិស័ទប្រុសស្រីលោកតាលោកយាយទាំងអស់ បានស្ដាប់អនន្តបានបកស្រាយនៃសំណួរទាំង3ប្រការនេះឃើញថាពិរោះបកក្បាយគួរនឹងយកកតេបដើម្បីពិចារណានៃជីវិតសត្វសត្វទាំងអស់ថាមិនថាអ្នកមានមិនថាអ្នកក្រ មិនថាអ្នកល្អអ្នកខ្មៅអ្នកសអ្នកធាត់អ្នកស្គម មានយុសអបយុសខ្វាក់ខ្វែងខ្វងងឹតល្ងងឬក៏បណ្ឌិតទេរមែងមាននៅសក្តីស្លាប់គ្រប់គ្រប់គ្នាជាពិតប្រកបទោះបីចង់រត់ទោះបីចង់កិច្ចទោះបីជាសោកប៉ាន់កិច្ចរត់ឲ្យពីសក្តីស្លាប់គឺមិនមានអញ្ចឹងនេះជាសភាវៈធម៌ពិតណាស់ញោមញាតជាពុទ្ធបរិស័ទ អញ្ចឹងយើងរស់នៅជីវិតសពថ្ងៃ ត្រូវមាននៅសក្តីវិចារណាហើយអនន្តបានលោកសម្ដែងថាយើងរស់នៅសពថ្ងៃត្រូវមានត្រូវមានទីពឹងគ្រប់គ្នា ទីពឹងនោះអនន្តសម្ដែងឲ្យថាមាន តែបុណ្យមានតែកុសលមានតែអំពើល្អទើបជាទីពឹងដល់ខ្សើនទើបជាទីពឹងដល់ខ្សានអញ្ចឹងការដែលយើងទីពឹងទៅលើទ្រព្យសម្បត្តិក្តី ទីពឹងទៅលើប្រពន្ធកូនក្តីឬក៏ទីពឹងអ្នកដតីក្តីគឺយើងទីពឹងបានតែបច្ចុប្បន្ននេះយើងបានតែពីទីពឹងនៅក្នុងការកំពុងតែរស់នៅនឹងទេញោមញាតជាពុទ្ធបរិស័ទប៉ុន្តែកិច្ចឆន្ទៈបរៈលោកកាំងពេលណាដែលយើងអស់អំពីលោកនឹងទៅពេលណាដែលយើងស្លាប់អំពីលោកនឹងទៅទ្រព្យសម្បត្តិទាំងអស់នោះ វាជួយតែឧបត្ថម្ភនៅជីវិតយើងកំពុងតែមានជីវិតរស់នៅតែប៉ុណ្ណោះប៉ុន្តែពេលណាដែលយើងបាត់បង់ជីវិតទៅដូចជាញោមស្រីម៉ៅអីជាដើម គឺមានតែបុណ្យគឺមានតែកុសល មានតែអំពើល្អឬក៏ជាអំពើអាក្រក់តែប៉ុណ្ណោះអញ្ចឹងការដែលយើងធ្វើកិរិយាទៅនេះ បើសិនជាយើងបានធ្វើបុណ្យបានបំពេញកុសលនឹងច្រើនបានធ្វើនៅអំពើល្អនឹងច្រើនពិសេស គឺយើងបានធ្វើនៅអំពើល្អជាមួយលោកអ្នកដ៏មានគុណពូលក៏មានមេត្តាបិតាទាំងអស់យើងរស់នៅមិនដែលឲ្យគាត់ពិបាកចិត្តដោយសារយើងយើងរស់នៅមិនដែលឲ្យគាត់នឹងអាប់អោនកិត្តិយសដោយសារយើងឬក៏យើងរស់នៅនឹងឯងមិនឲ្យគាត់នឹងឯងខាតបង់ដោយទ្រព្យសម្បត្តិប្រកាសដោយសារយើងក៏មិនមាន កាលណាដែលយើងបដិបត្តិនៅសក្តីល្អចំពោះលោកអ្នកដែលមានគុណក៏ដូចស្នោះហើយអញ្ចឹងអំពើល្អនោះឯងនឹងអាចជួយអោបស្ទប់ស្រោបជីវិតយើងដែលពេលណាដែលយើងនឹងអស់ជីវិតទៅធ្វើឲ្យជីវិតយើងឯងធ្វើឲ្យជីវិតយើងគ្រប់គ្នានឹងឯងរមែងបានខ្ពស់រមែងបានដប់ប្រសើរអញ្ចឹងនៅក្នុងលោកនេះ ក្រៅអំពីអំពើល្អនេះគឺអត់មានអ្វីជាគ្រឿងអោបស្ទោកនៅជីវិតយើងគ្រប់គ្នានឹងឲ្យប្រសើរជាងនឹងទេញោមញាតចពុតបរិស័ទឧទាហរណ៍ថាបើសិនជាយើងរស់នៅហ្នឹងយើងមានទ្រព្យមានសម្បត្តិយើងរស់នៅយើងថាសបាយណាស់ត្រីអណាស់នៅក្នុងលោកនេះប៉ុន្តែសួរថាពេលដែលជីវិតយើងនឹងស្លាប់ទៅបាត់បង់ទៅតើទ្រព្យសម្បត្តិហ្នឹងអាចជួយយើងដែរបានដែរអត់ញោម ជួយបានអត់ទេបានតែទ្រព្យសម្បត្តិមាសពេជ្រកែកងបន្ទូសូឬសូរកានដុល្លារប្រាក់ខ្មែរប្រាក់ដុល្លារឬក៏វិឡាតូចធំឡានទំនើបទាំងអស់យើងរស់នៅ យើង ទទួលស្គាល់ថាទ្រព្យសម្បត្តិនោះ អាចទំនុកបំរុងខ្ចង់ដើមជីវិតយើងឲ្យប្រសើរប៉ុន្តែនៅពេលណាដែលយើងស្លាប់ទៅទ្រព្យសម្បត្តិនោះมันអាច នឹងជួយយើងឲ្យរួចចាកអំពីសក្តីទុកនឹងគឺมันមាន អញ្ចឹងយើងត្រូវមានការស្ដាយណាស់ញោមញាតចំពុតបរិស័ទទាំងអស់អញ្ចឹងបានបុណ្យសពនីមួយនីមួយនឹងញោមញាតចំពុតបរិស័ទអូនប្រុសស្រីទាំងអស់ញោមអាចារ្យតែងតែដឹកនាំវិធីការនឹងមានការធ្វើបាចលាជមានការធ្វើបន្ទិញធម៌មានការធ្វើនៅការពិចារណាធម៌ពលសពបែបប្រការនឹងមានឲ្យយើងពលនៅពុទ្ធានុសតិ ហេតុអីបានជាឲ្យយើងនឹងពោលនៅពុទ្ធានុសតិអញ្ចឹងបាននៃសតិហ្នឹងយើងប្រែមកថាជាសក្តីរលឹកបានអញ្ចឹងយើងរលឹកនៅពេលហ្នឹងម៉ោងហ្នឹងយើងរលឹករឿងអីញោមឬញោមសតិហ្នឹងយើងរលឹកនៅពេលហ្នឹងរលឹករឿងអីរឿងប៉ុនណាអត់មានមានរលឹកនៅរឿងខាងនោះទេហ៎អញ្ចឹងសតិនឹងដាស់ពេលដាស់យើងនឹងទាំងយប់ដាស់ទឿនយើងនឹងទាំងថ្ងៃ ពិសេសអូនប្រុសអូនស្រីកូនប្រុសកូនស្រីទាំងអស់មានសតិនឹងឯងជាគ្រឿងដាស់តឿនសម្បញ្ញៈហ្នឹងគឺសក្តីដឹងខ្លួន ដឹងខ្លួនយ៉ាងម៉េចញោមឥឡូវញោមហ្នឹងគាត់ស្លាប់ចិត្ត9ហើយមានញោមណាចិត្តទៀតទេអត់មានទេណាអញ្ចឹងហេងវិញញោមខ្លាចតែមាន ចិត្ត9អីហ្នឹងវហើយញោមចិត្ត7ចិត្ត8ហ្នឹងវទៀតហើយហ្នឹងហើយអញ្ចឹង យើងរលឹកអញ្ចឹងញោមញាតិពុទ្ធបរិស័ទដេកក៏យើងត្រូវរលឹកពេលដើរក៏យើងត្រូវរលឹកហូបពិសាឬសពបែបយ៉ាងក៏យើងត្រូវដាស់តឿនជីវិតយើងទាំងអស់គ្រប់គ្នាទាំងអស់ហ្នឹងបានន័យថាជីវិតយើងទាំង3យ៉ាងទី1យើងនៅក្មេងខំប្រឹងឆ្វែងឆ្វាត់ទៅរកចំណេះវិជ្ជា ទី2ដែលយើងវ័យកណ្ដាលណាដែលយើងត្រូវវ័យកណ្ដាលនឹងឯងយើងត្រូវស្វែងឆ្វាត់រកនៃទ្រព្យសម្បត្តិដល់ទៅពេលទី3ហ្នឹង ចុងក្រោយហ្នឹងគឺយើងត្រូវស្វែងស្វត់រកនៅសក្តីល្អសម្រាប់ខ្លួនឯងញោមវ័យនឹងហើយទៅធ្វើអីកើតអញ្ចឹងមានតែធ្វើនៅអំពើល្អសម្រាប់ខ្លួនយើងគ្រប់គ្នា ដើម្បីជាទ្រពដើម្បីជាកេរមរតកសម្រាប់អោបស្ទប់នៅជីវិតយើងគ្រប់គ្នាទាំងអស់ពេលណាដែលយើងមានបុណ្យពេលណាដែលយើងមានកុសល ពេលណាដែលយើងបាត់បង់ទៅមានទ្រព្យមានសម្បត្តិមានកម្លាំងបុណ្យនឹងឯងរមែងរុញច្រានជីវិតរបស់សត្វលោកនឹងឯងបានដល់ទីបរមសុខសុខដោយសារតែយើងមានការរស់នៅនឹងមាន ការទន្សំសក្តីល្អហ្នឹងយើងមិនអាចអំមិនអាចទីពឹងអ្នកដតីហ្នឹងឲ្យសន្សំនៅសក្តីល្អហ្នឹងជំនួសយើងហ្នឹងឲ្យបានគ្រប់គ្នាហ្នឹងគឺអត់មានទេញោម មានតែខ្លួនឯងនឹងខំប្រឹងសំខ្លួនឯងទៅ មានតិចសំតិចមានច្រើនសំច្រើនអីចឹងទៅបើយមមានច្រើនទីលេងកត់វេលាមួយប្រគិនលោកដាច់មកក៏ល្អដែរណាញោមអើញោមបើមានច្រើនទេទៅបង្ហើយតបូលលោកគ្រូភូមិថ្មីក៏ល្អដែរហ្នឹងហើយឥឡូវហ្នឹងចិត្តដល់ទៀតហ្នឹងតើតរឿងសំហ្នឹងញោមហើយសំហ្នឹងសំឲ្យអ្នកដតីឬក៏សំឲ្យខ្លួនឯង សន្សំឲ្យកូនឬសន្សំឲ្យខ្លួនឯងសន្សំឲ្យប្តីឬសន្សំឲ្យខ្លួនឯងគឺយើងសន្សំឲ្យខ្លួនឯងញោមញាតជាពុទ្ធបរិស័ទអ្នកញោមស្រីដែលកើតមកស្អាតស្អាតគាត់សន្សំណាគាត់សន្សំណាมันបានរូបរាងល្អប៉ុណ្ណឹងអញ្ចឹងប៉ុននឹងរុញច្រានយើងហ្នឹងឲ្យសឹកឲ្យសបាយនៅក្នុងថ្ងៃណា ដោយស្កើតឡើងអំពីអំពើល្អដែលយើង បានសាង គ្រប់គ្នាសូមអនុមោទនា ហើយចឹងបំការសំដែងបធរទេសនាបំសពរបស់ញោមស្រីអឺសៅម៉ៅដែលគាត់សាទម៉ៅដែលគាត់បាសាន់ម៉ៅតែគាត់បានធ្វើកិរិយាទៅកាន់បរលោកខាងមុខហើយអញ្ចឹងនៅក្នុង ការសម្ដែងបទទេសនាគោរពនៅក្នុងឱកាសពេលវេលានេះគឺសន្មត់ចប់ប៉ុណ្ណឹងចាស់ញោមញាតពុទ្ធបរិស័ទមុំចប់ធម្មភាព ទាំងបីព្រះអង្គក៏សូមលើកយកបុណ្យកុសលកាត់ឡើងអំពីសក្តីល្អរបស់កូនប្រុសស្រីលោកតាលោកយាយស្រីប្រុសទាំងអស់ ក៏សូមបុណ្យកុសលមួយចំណែកនេះឧទ្ទិសជូនទៅដល់បដិសន្ធិថ្មីរបស់ញោមស្រីដាក់ទីវរមសុខសុខហើយក៏សូមបែរមុខត្រឡប់ក្រោយឲ្យពោសកសាតកាដល់ញោមញាតពុទ្ធបរិស័ទលោកតាលោកយាយស្រីប្រុសកូនប្រុសស្រីចៅប្រុសចៅស្រីយុវជនយុវនារីនារីត្រីប្រុសទាំងអស់បានចំណាយពេលវេលាត្រង់ត្រាស់ស្ដាប់ពធទេសនានៅក្នុងឱកាសនេះក៏ជួបប្រកបនៅពុទ្ធពរទាំងឡាយ4ប្រការយុវណៈសុខៈពលៈព្រមទាំងសម្បត្តិ3មនុស្ស សម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតជាពុទ្ធបរិស័ទប្រាថ្នានៅសម្បត្តិណាបរណាទ្រពណានោះប្រសូមសម្រេចតាម ឆន្ទៈទឹកចិត្តញោមញាតជាពុទ្ធបរិស័ទបានប្រាថ្នាគ្រប់គ្នាអនុមោទនីយ៉ាងសង្កបេតៈរិសមត្តាការសម្ដែងវធទេសនាក្រេ3ក្នុងឱកាសពេលវេលានេះប្រសន្នមត់ចប់តែប៉ុណ្ណេះឯងអេវ៉ាំង ធរតៈពនិកថេស្វតិជាយគឺរៀងនៃបទប្រសោតឬបទព្រះអភិធម្មនេះឲ្យបាន រលាក់រលែងចែកសម្លេងគ្រប់ព្រះអង្គទៅអងកណាអញ្ចឹងមុននឹងហុចឲ្យអ្នកកថេសូមសូមឱកាសបន្តិចគ្រប់អង្គណាសូមចម្រើនពរញាតិញោមនេះក្រៅណាធម៌ធម៌ទេសនាណាណាជម្រាបនៅកម្មវិធីបន់ នៅវត្តថ្មីដងតុងនឹងផ្ដើមកម្មវិធីប៉ុនមួយហៅថាប៉ុនសលកផាត់ឬក៏ប៉ុនចាប់ស្លាកប្រគិនផាត់ប្រសង់ទាំង21វត្តក្នុងស្រុកថ្ពងនិងពុទ្ធាពិសេសនឹងដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍អាទិត្យថ្ងៃ11កើត12កើតខែមិគធំត្រូវនឹងថ្ងៃទី12និងទី13ខែកុម្ភៈខែ2ឆ្នាំ2022ណាបងណា ហ្នឹងហើយប្រាប់យើងទាំងអស់យើងអស់គ្នាសុំទោសប្រាប់ញាតិញោមទាំងអស់គ្នាយើងទាំងអស់គ្នាមើលដំណាលគ្នាហ្មងលោកនេះហ្នឹងហើយញាតិញោមទាំងអស់គ្នា ដែលនៅភូមិអង្គហ្នឹងឲ្យបានជ្រាបទាំងអស់គ្នាហើយនៅបងបងប្រុសបងធុលហ្នឹងហើយជាកូនសិស្សកូនសិស្សអាត្មាបានកូនសិស្សមួយនៅហ្នឹងហ្នឹងហើយគាត់ទទួលកាន់អង្គមួយអង្គ កាន់ស្លាកមួយណាញាតិញោមណាហើយសូមញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នា មានសទ្ធាចូលរួមមួយអង្គដែរក៏បានឬក៏អោបស្ទប់ជាមួយបងធុលនឹងក៏បានកុំឲ្យថាអេធុលគេអត់ប្រាប់គ្នា ផងវៃអត់ប្រាប់ឯងផងអត់ទៅអីទេឥឡូវលោកប្រកាសហើយណាអាចចូលរួមមួយបងធុលនឹងក៏បានហ្នឹងហើយចាប់ស្លាកហើយចាប់ស្លាកហ្នឹងញោមយល់ណាយល់យល់ទាំងអស់គ្នាហើយញោមខ្លះចេះសួរ ចេះសួរថាចាប់ស្លាកហ្នឹងគេធ្វើម៉េចចាប់ស្លាកហ្នឹងញោមត្រៀមសម្ភារៈខ្លួនឯងណាម្ចាស់ការលើខ្លួនឯងមានតាំងមីមានទឹកត្រីទឹកស៊ីអ៊ីវភេសជ្ជៈអង្គស្ព្រៃអីផ្សេងផ្សេងសម្រាប់ប្រគិនមួយអង្គណា ដែលលោកចាប់ស្លាកទៅចំឈ្មោះញោមចំលេខកូដរបស់ញោមអញ្ចឹងណាហើយពេលដែលលោកចាប់ទៅចំលេខរៀងញោមចំឈ្មោះញោមនៅភូមិណាភូមិណានិមន្តលោកទៅ ហើយប្រគេនសម្ភារៈលោកទៅបច្ច័យ4អីហ្នឹងប្រគេនលោកទៅតែក៏ប្រគេនអស់ពេកទុកលុយកសាងសម្រាប់លោកវត្តថ្មីណាញោមណាហ្នឹងអញ្ចឹងទេហ្នឹងហើយមានញាតិញោមខ្លះគាត់តាមខេត្តក៏ចង់បានលេខអញ្ចឹងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលស្ដាប់តាមវិទ្យុមានចម្ងល់ឬក៏ចង់ចូលរួម អាចទំនាក់ទំនងតាមប្រព័ន្ធលេខទូរស័ព្ទរបស់អាត្មានឹង093 54 64 44 មួយប្រព័ន្ធទៀត095 54 64 44ទេមកទេមកចូលបនតែកំទេញ៉ែបើទេញ៉ែញ៉ែវិញហើយអឺសុំទោសញោមនិយាយលេងទេញោមអូអត់បានយកមកលេងញោមអើយផ្លេចបាត់ហើយប្រូក្រាមផ្លេចបាត់ សុំទោសញោមអើយលេខទូរស័ព្ទ09354644ហ្នឹងហើយញោមខាងរមៀហើយគាត់ស្ដាប់វិទ្យុថ្ងៃមិញគាត់ថាដេចគុណអើយដេចគុណស្ដាប់ដេចគុណ4ឆ្នាំហើយចង់បានលេខយូរហើយឥឡូវបានហើយដេចគុណអើយហើយញោមឯនៅស្រុកណានៅគៀនស្វាយស្រុករមៀហែកងាប់អាចិតញោម អាត្មាស្មានតែចិត្តចិត្តហ្នឹងថានឹកដឹកគុណណាលឺសំឡេងផ្អែមតែអត់ដឹងថាជួបផ្ទាល់លោកហ្នឹងអាក្រក់ជាងខ្មោចលងទឹកទៀតហ្នឹងហើយអញ្ចឹងចម្រើនពរប្រមាណប៉ុណ្ណឹងហើយសូមឲ្យញាតិញោមទាំងអស់គ្នាបង្អោនចិត្តដើម្បីជួយទ្រទ្រង់ក្នុងកម្មវិធីថ្មផងណាប៉ុណ្ណាអនុមោទនីសូមរតនាលោកម្ចាស់តាមការគួរ Yeah.